រឿងព្រះនាងផ្កាឈូករត់អស់កាលជាយូរលងណាស់មកហើយ មានព្រះនាងផ្កាឈូករត់មួយអង្គដែលកើតចេញពីផ្កាឈូករត់មានដើមពណ៌បៃតងនិងផ្កាពណ៌លឿងចែងចាំងស្រស់បំព្រងថ្ងៃនេះពិតជាមានអារម្មណ៍ស្រស់ស្រាយណាស់មានក្លិនផ្កាយ៉ាងក្រអូប និងខ្យល់អាកាសបរិសុទ្ធស្រាប់តែមីនយៈមួយ បានដឹងដំណឹងនេះ ហើយក៏បានតាមរកព្រះនាង ពេលយៈមកដល់ព្រះនាងក៏បានរត់ពួន ទីនេះហើយ ជាកន្លែងដែលព្រះនាងផ្កាឈូករត់ប្រសូតហេតុអ្វីមិនឃើញព្រះនាងអញ្ចឹងតើព្រះនាង ទៅទីណាបាត់ទៅ សំណាងហើយដែលយៈនោះមិនបានឃើញខ្ញុំគុំអីត្រូវចាប់ឲ្យខ្ញុំ និយាយមិនទាន់ពីរួចពីមាត់ផងយៈក៏វិលត្រឡប់មកវិញ ទីបំផុតខ្ញុំរកព្រះនាងឃើញហើយ គឺព្រះនាងនៅទីនេះទេ ព្រះនាងធ្វើឲ្យខ្ញុំរកព្រះនាងហត់ខ្លាំងណាស់តើឯងរកយើង មានគោលបំណងអ្វីយើងចង់រៀបអភិសេកជាមួយព្រះនាង ព្រមជាដាច់ខាតយើងមិនចង់រៀបអភិសេកជាមួយឯងនោះឡើយហើយឯងឆាប់ចេញពីទីនេះទៅទេយើងមិនព្រមចាក់ចេញពីទីនេះទេតើព្រះនាងព្រមរៀបអភិសេកជាមួយយើងតាមសម្រួលឬក៏ចង់ឲ្យយើងប្រើធរក្តៅមែនទេយៈក៏បានចាប់ព្រះនាង ទៅឃុំឃាំងនៅក្នុងប្រាសាទរបស់ខ្លួនព្រះនាងនៅសម្រាកនៅក្នុងបន្ទប់នេះសិនចោះ គិតតាមសម្រួលទៅ ហើយកុំមានកំណិតលួចរត់ចេញពីទីនេះអីគ្មានផ្លូវអាចរត់គេចពីទីនេះបានទេគ្មានថ្ងៃយើងរៀបអភិសេកជាមួយឯងទេយើងមិនព្រមជាដាច់ខាត មានព្រះអង្គម្ចាស់ខ្មុំ មួយអង្គដែលព្រះបិតារបស់ទ្រង់បានប្រឈួន ហើយត្រូវការផ្កាឈុករត់ពីព្រះនាង។ ទ្រង់ក៏បានមកដល់កន្លែងរបស់ព្រះនាងអូហើយអ្វីនៅទីនេះមិនឃើញព្រះនាងអញ្ចឹងតើព្រះនាងទៅទីណាបាត់ហើយព្រះនាងផ្កាឈូក មានលឺទូបង្គំហៅទេបន្ទាប់មកមានខ្មុំមួយបានចេញមក សួស្តីព្រះអង្គម្ចាស់តើព្រះអង្គម្ចាស់មកទីនេះមានការអ្វីដែរយើងមកនេះដើម្បីរកព្រះនាង ហើយសុំផ្កាឈូករត់ពីព្រះនាង តែពេលនេះមិនឃើញព្រះនាងនោះទេ អូព្រះនាង ត្រូវបានយ៉ាមួយចាំយកទៅបាត់ហើយតែនឹងទេ ថាទីកន្លែងយ៉ានោះនៅទីណាខ្ញុំដឹងព្រះអង្គចាំខ្ញុំប្រាប់ពីទីតាំងរបស់ប្រាសាទនោះព្រះអង្គម្ចាស់ក៏បានទៅតាមទិសដៅដែលកូនខ្មុំនោះបានប្រាប់ អូ ប្រហែលជាទីនេះហើយជាទីកន្លែងរបស់យ៉ានោះ ខ្ញុំត្រូវតែចូលទៅមើលសិនព្រះអង្គម្ចាស់ខ្មុំ បានធ្វើឲ្យខ្លួនទ្រង់ខ្លាចជាតូច ហើយហោះទៅ ក្នុង ប្រាសាទរបស់យក្សនោះ បន្ទាប់មកក៏ស្វែងរកព្រះនាងតើអ្នកនាងជាព្រះនាងផ្កាឈូកមែនទេត្រូវហើយគឺជាខ្ញុំហេតុអ្វីក៏លោកមកទីនេះ មុនដំបូងខ្ញុំមក ដើម្បីសុំផ្កាឈូករត់ពីព្រះនាង តែពេលនេះខ្ញុំត្រូវតែជួយព្រះនាងសិន លោកមានវិធីនាំខ្ញុំចេញពីទីនេះបានទេ ពីព្រោះប្រាសាទនេះយកបានយឺមតឹងតែងណាស់មានតែលោកម្នាក់គត់ដែលអាចចេញចូលទីនេះដោយយកមិនបានដឹងសូមព្រះនាងចាំសិនចុះខ្ញុំនឹងរកវិធីជួយព្រះនាងខ្ញុំអរគុណលោកជីមុនសូមលោកប្រុងប្រយ័ត្នផងណា មិនអីនោះទេហើយមិនមែនដោយសារតែក្របផ្កាឈូករត់ទើបខ្ញុំជួយព្រះនាងឡើយ ពីព្រោះ ដោយសារតែព្រះនាងកំពុងមានគ្រោះថ្នាក់អញ្ចឹងព្រះនាងចាំទីនេះសិនចោះព្រះអង្គម្ចាស់ខ្មុំ បានធ្វើដំណើរចាក់ចេញពីប្រាសាទរបស់យក្សហើយរកវិធីជួយព្រះនាង តើខ្ញុំគួរតែធ្វើម្ដេចទៅទើបយកព្រះនាងចេញពីប្រាសាទយក្សនោះបានអឺអូខ្ញុំនឹកឃើញហើយខ្ញុំទៅជួបព្រះរាជគ្រូរបស់ខ្ញុំសិន ព្រះអង្គម្ចាស់ក៏បានធ្វើដំណើរទៅសួរព្រះរាជគ្រូរបស់ទ្រង់ហេតុអ្វីក៏ព្រះអង្គម្ចាស់មកទីនេះខ្ញុំមានរឿងចង់ឲ្យព្រះរាជគ្រូជួយតើវាជារឿងអ្វីទៅ មានយៈមួយ បានចាប់ព្រះនាងផ្កាឈូករត់ទៅឃុំឃាំងនៅក្នុងប្រាសាទរបស់យៈនោះ តែខ្ញុំមិនដឹងធ្វើយ៉ាងម៉េចនោះទេទើបជួយព្រះនាងចេញមកវិញបានរោគវិធីជួយព្រះនាងមែនទេ ចាំយើងគិតបន្តិចសិនអឺយើងមានគំនិតមួយមិនដឹងថាអាចមាន ប្រសិទ្ធភាពឬក៏អត់ទេ គឺ ប្រើភ្លើងដុតប្រសាររបស់យៈនោះ ហើយ ពេលយៈកំពុងតែចលាចលនឹងភ្លើងឆេះហើយចំនួនប្រនាងចេញមកត្រូវហើយគំនិតនេះពិតជាល្អណាស់តែឈប់សិនតើធ្វើយ៉ាងម៉េចទើបអាចដុតប្រាសាទយៈនោះទាំងមូលបាន នេះគឺជាត្បូងដែលអាចស្រូបយកភ្លើងបានទ្រង់ត្រូវតែរកថ្មអាគីមួយទៀតហើយយកត្បូងស្រូបភ្លើងនោះចូលវាទៅ ពេលនោះហើយទ្រង់អាចប្រើភ្លើងចេញពីត្បូងនេះបានយ៉ាងងាយស្រួលអញ្ចឹង ខ្ញុំត្រូវតែទៅរកថ្មអាគីនោះមែនទេត្រូវហើយវាជាអ្វីដែលព្រះអង្គម្ចាស់ត្រូវធ្វើ ព្រះអង្គម្ចាស់ បានយកត្បូងព្រះរាជគ្រូ ហើយក៏ស្វែងរកថ្មអាគី ដើម្បីស្រូបអាគីចូលត្បូងទ្រង់ក៏បានសម្រេចចិត្តទៅរកថ្មអាគីនោះ នៅទីកន្លែងមួយ ដែលសម្បូរទៅដោយជ្រលងភ្នំខ្ញុំគិតថានៅទីនេះហើយ ដែលសម្បូរប្រភេទថ្មជាច្រើន តែអ្វីដែលពិបាកនោះតើធ្វើម្ដេចទើបដឹងថាវាជាថ្មអាគីនោះព្រះអង្គម្ចាស់ក៏បានដើរចុះឡើង នៅតែរកមិនឃើញអូខ្ញុំយក ស្លឹកឈើក្រៀមដាក់លើថ្មសិន បើថ្មណាធ្វើឲ្យស្លឹកឈើនេះឆេះវាប្រកាសជាថ្មអាគីហើយ ក្រោយពីសាក់លបងយកស្លឹកឈើដាក់លើថ្ម ហើយទ្រង់ក៏បានឃើញថ្មអាគីនោះពិតជាល្អណាស់ទីបំផុតយើងរកថ្មអាគីឃើញហើយពេលនេះ មានសង្ឃឹមជួយព្រះនាងបានហើយខ្ញុំនឹងយកត្បូងស្រូបយកភ្លើងពីវាទ្រង់បានយកត្បូងដែលបានមកពីព្រះរាជគ្រូហើយស្រូបធម្មពលអគីចេញពីថ្មនោះចូលទៅត្បូងខ្ញុំធ្វើវាបានហើយឥឡូវអាចទៅជួយព្រះនាង បានហើយព្រះអង្គម្ចាស់ក៏បានធ្វើដំណើរទៅ ប្រាសាទរបស់យក្សហើយបានស្រែកឆាប់ដោះលែងព្រះនាងផ្កាឈូកទៅ ខណៈពេលនោះយៈក៏បានចេញមកយីតើអ្នកណាគឺស្រែកនឹងយើងគឺជាព្រះអង្គម្ចាស់ខ្មុំឆាប់ដោះលែងព្រះនាងផ្កាឈូកទៅចុះព្រះនាងផ្កាឈូករត់មានអ្វីតាក់ទងនឹងឯងទៅទោះពាក់ព័ន្ធឬមិនពាក់ព័ន្ធតែឯងមិនត្រូវចាប់បង្ខំគេមកអញ្ចឹងទេយើងចាប់ព្រះនាងមកជារឿងរបស់យើងឯងក៏មកចេះដឹងអីយើងប្រមានឯងឲ្យហើយ បើឯងមិនដោះលែងទេកុំថាយើងអាក្រក់អីត្រឹមព្រះអង្គម្ចាស់ខ្មុំប៉ុណ្ណឹងសោះមកចង់គំរាមយើងផងពិតជាគួរឲ្យអស់សំណោចណាស់យើងមិនប្រាប់ឯងហើយ ចាំមើលឯងនឹងស្ដាយក្រោយអ្វីដែលឯងកំពុងធ្វើនេះយើងជ្រឹងរឹកឯងណាស់ឆាប់ចេញទៅកុំមករំខានយើងទៀតចេញទៅ ពេលយៈនិយាយបែបនឹងហើយព្រះអង្គម្ចាស់ចាក់ចេញទៅសិន បន្ទាប់មកព្រះអង្គម្ចាស់បានវិលត្រឡប់មកវិញ យើងបានទុកឱកាសឲ្យឯងហើយតើឯងមិនព្រមខ្លួនឯងទេ យើងនឹងប្រើត្បូងនេះដុតប្រាសាទរបស់ឯងព្រះអង្គម្ចាស់ក៏បាន ប្រើភ្លើងក្នុងត្បូងដែលស្រូបមកពីថ្មអាគីហើយដុតប្រាសាទនោះ ដើម្បីបង្កភាពចលាចលនិងនាំព្រះនាងចេញមកព្រះនាងខ្ញុំមកជួយព្រះនាងហើយអូលោកពិតជាមកមែនចុះហេតុអ្វីមានភ្លើងនឹងផ្សែងច្រើនម្ល៉េះឆាប់រត់ចេញសិនមកចាំខ្ញុំប្រាប់ពេលក្រោយព្រះអង្គម្ចាស់ក៏បាននាំព្រះនាង ចេញផុតពីប្រាសាទដោយសុវត្ថិភាពល្អណាស់ពួកយើង ចេញពីទីនេះបានហើយ លោកបានធ្វើអ្វីខ្លះទៅខ្ញុំបានប្រើភ្លើងដល់ប្រាសាទរបស់ជានេះធ្វើឲ្យក្នុង ប្រាសាទចលាចលទើបអាចជួយព្រះនាងចេញមកបានអូខ្ញុំពិតជាអរគុណលោកណាស់ដែលបានជួយខ្ញុំហើយខ្ញុំនឹងឲ្យផ្កាឈូករត់ទៅលោកវិញដើម្បីព្យាបាលបិតារបស់ទ្រង់អរគុណណាស់ព្រះនាងដូចនេះព្រះអង្គម្ចាស់ក្មុំក៏ទទួលបានផ្កាឈូករត់ពីព្រះនាង ដើម្បីជួយព្រះបិតារបស់ទ្រង់ចំណែកអាយៈវិញដោយប្រឹងពន្លត់ភ្លើងពេកមិនព្រមចាក់ចេញ ពី ប្រាសាទដែលកំពុងឆេះហេតុនេះហើយធ្វើឲ្យភ្លើងឆេះស្លាប់បាត់បង់ជីវិតទៅ